អូខេបាទសួស្តីអ្នកនរគ្នាបាទថ្ងៃមុនគឺខ្ញុំបានបង្ហាញបងប្អូនអំពីវិធីនៃការឆ្កឹះស្ដាច់ឃុំណាបាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអំពីការឆែកមើលមុនមួយថ្ងៃបាទនេះគឺជាថ្ងៃ ទី1មានន័យថាយើងឆែកមើលឧទាហរណ៍ថានៅពេលដែលយើងឆ្កឹះស្ដាច់នៅថ្ងៃទី19 10ថ្ងៃក្រោយមកឬក៏ថ្ងៃ9ថ្ងៃក្រោយមកបាទមុនមួយថ្ងៃ គឺយើងមកឆែកមើលថាតើយើងអឺបាន ស្ដាច់នឹងប្រមាណគ្រាប់អូខេ បាទអញ្ចឹងគឺយើងត្រូវតែឆែកណាអញ្ចឹងនៅពេលដែលយើងឆែកហ្នឹងក៏យើងមានការងារមួយចំនួនដែលយើងត្រូវធ្វើផងដែរដើម្បីត្រៀមទទួលនៅស្ដេចថ្មីដែលយើងបានអូខេអញ្ចឹងយើងឆែកមើលបាទថ្ងៃនេះថាតើវាយ៉ាង បានប្រមាណបាទណាអញ្ចឹងវាបាន20គ្រាប់ជាងណាបាទបាន20គ្រាប់ជាងអូខេឥឡូវយើងការងារដែលយើងត្រូវធ្វើគឺយើងប្រមូលផលិតអំពីទូណាដែលមុំវាងខ្សោយ យើងយកវាមកជាបាទយើងជាវា ហើយដាក់នៅក្នុងកតោបែបនេះហើយយើងចោះកតោផងដែរឲ្យវាមានដង្ហើមចេញចូលណាហើយយើងយកពងកងអាស័យមកចង ណាហើយបន្ទាប់មកយើងលាក់កម្មករចូលទុកវា24ម៉ោងហើយស្អែកឡើងចាំយើងបាទរៀបចំស្ដាច់បាទស្អែកឡើងបាទថ្ងៃទី2ណាបាទអញ្ចឹងគឺយើង ដឹងថាថ្ងៃហ្នឹងវានឹងញាស់កម្មស្ដាច់ខ្លះញាស់ថ្ងៃហ្នឹងស្អែកឬក៏ស្អែកញាស់ បាទអញ្ចឹងយើងយកស្ដេចហ្នឹងបាទបេះអា Queen Cup ហើយយើងមើលនៅ បាតខាប់នឹងផងដែរបើសិនជាវាអត់ទឹកដោះមានន័យថាស្ដាច់ហ្នឹងគឺល្អហើយបាទប៉ុន្តែបើសិនជាវាអឺឃើញស្ដាច់ងាប់ហើយយើងកុំដាក់ពីព្រោះវាខាតអញ្ចឹងណាបាទអញ្ចឹងត្រូវប្រយ័ត្នផងដែរពេលដែលយើងមើលហើយនឹងពេលបេះក៏ត្រូវប្រយ័ត្នដែរអត់កាន់ខាងលើទេ វាអាចធ្វើឲ្យប៉ះស្ដាច់ណាកាន់ចំជួរខាងក្រោមបាទចឹងថ្ងៃទី3នេះគឺថ្ងៃដែលកម្មស្ដាច់នឹងត្រូវញោះហើយបាទ អញ្ចឹងខ្ញុំយកមកដាក់នៅ ក្នុងធុងបាទនេះសល់អំពីដាក់កតោមកយកដាក់ធុងហើយឥឡូវពួកវាចាប់ផ្ដើមយកអស់ហើយណាបាទអញ្ចឹងនេះគឺសម្រាប់យកទៅធ្វើការដូរជាមួយនឹងស្ដេចចាស់ចាស់ហើយសល់មួយចំនួនទៀតគឺចែកបាទចែកទៅញាតិមិត្តចែកទៅបងប្អូន បាទដែលចំឃុំដូចគ្នាហ្នឹងបាទអញ្ចឹងគឺអឺខ្ញុំនឹងធ្វើការឆែកទៅលើស្ដេច នៅក្នុងកន្ទោដតេទៀតថាតើវាញាស់ឬក៏អត់អូខេបាទឥឡូវយើងមើលណាឥឡូវ Queen Cup បាទតើវាបែកចេញបែបហ្នឹងមនុស្សស្ដាច់បាទបាទតើវាបែបចេញបែបហ្នឹងគឺវាស្ដាច់នឹងជោគជ័យក្នុងការញាស់ចេញមកហើយគឺអញ្ចឹងគឺកកូតខាងក្រោយនៃ Queen Cup ហ្នឹងបាទគឺវាធ្លុះ បាទនេះបាទស្ដាច់យើង បាទស្ដាច់ថ្មីហើយជើងក្រោយរបស់វាធំជាងកម្មករគូតវារាងវែងធំជាងហើយស្លាបវាខ្លីជាងក៏គូតវា បាទអញ្ចឹងជាធម្មតាគឺកម្មករវាមានស្លាបវាស្ទើរតែបិទចិត្តខ្វះខ្លួនរបស់វាបាទហើយនេះគឺជា Queen Cup ដែលវាញាស់របៀបដែលវាញាស់ណាបាទកកូតខាងក្រោយនៃ cell ហ្នឹងគឺវាធ្លុះបាទវាមិនមែនធ្លុះចេញខាងគៀនណាបាទ